រស្វាយជ្រុំជំរុំបោផា Thank you. អាស្តាប់គោដល់ឆ្នាំមកមកបានសៀងតូច ក្នុងព្រះជាជាយោរាសាស្មាយសសទៅទៅហើយលេចអូអាព្រោះសកលណា